បាទសួស្ដីបងប្អូនបាទសួស្ដីបងប្អូនបាទនេះយើងមកដល់ណាអននេះទេ នេះគឺនៅ ខាងពោធិ៍សាត់បាទនេះគឺសិតតែភ្នំបាទគឺស្អាតមែនតើអានេះគេនៅតំបន់ណាមួយទេដែលនៅចិត្តផ្ទះដែរទេកន្លែងសួនគេអញ្ចឹងណាបាទតោះឥឡូវយើងឡើងទៅទាំងអស់គ្នាបាទបាទនេះគឺជាខ្លោងទ្វារចូលទៅឬក៏យើងឡើងទៅ ភ្នំសាងស្នែបាទឥឡូវយើងឡើងទៅសាងស្នែតិចមើលបាទ យើងឡើងទៅហើយយើងមកគ្នា4 5នាក់ហ្នឹងយើងមកលេងចឹងណាយើងមិនទាន់ទៅពេញវិញបាទតែជាស្អែកបានយើងទៅវិញបាទយើងឡើងដល់ហើយណាឡៃណាហ៎ឡៃណាស្អែកទៅត្រូវសា